សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នាងខ្ញុំចាថ្ងៃនេះខ្ញុំមានបង្អែមមួយមុខដែលមានឈ្មោះថាបង្អែមចាប់ឆាយហើយបង្អែមចាប់ឆាយនេះដែរគឺយើងមានគ្រឿងផ្សំដូចជាស្លឹកតើយល្ពៅត្រចៀកកណ្ដោត្រាវដំឡូងថ្មីរណាសណ្ដែកហើយសណ្ដែកនេះដែរគឺយើងត្រូវស្ងោរវាចាញ់សិនណាដើម្បីឲ្យវាបាត់ជាតិកពុលហើយជាមួយនឹងអំបិលទឹកដោះគោ ស្ករចុងក្រោយនេះ គឺខ្ទិះដូងហើយខ្ទិះដូងនេះដែរយើងមានដើមខ្ទិះហើយនឹងចុងខ្ទិះតោះអញ្ចឹងទៅទស្សនាពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នា Kiss for you អ្នកទាំងអស់គ្នាសម្រាប់ត្រាវណាធ្វើម៉ែមចាក់ឆាយហ្នឹងយើងត្រូវហាន់វារបៀបអញ្ចឹងហើយបន្ទាប់មកយើងត្រូវហាន់វាចេះទៀតអាហ្នឹងអត់យកធំធំទេយករាងតូចតូចដែរបាទអញ្ចឹងណាអ្នកទាំងអស់គ្នានេះ ហើយសម្រាប់តឡុងអឺយើងហាន់ដូចត្រាវចឹងដែរ អ្នកទាំងអស់គ្នាសម្រាប់តែជាកណ្ដោយើងត្រូវត្រាំទឹកឲ្យវារីកសិនហើយយើងលាងវាស្អាតណាបន្ទាប់មកយើងយកមកហាន់វាជាឆ្នាតទូចទូចចឹងណា អញ្ចឹងយើងត្រូវស្ងោរសណ្តែកសិនណាយើងខោវាប្រហែលជា2នាទី3នាទីបានហើយឥឡូវយើងដាំអាខ្ទិះចុងនេះសិនហើយបន្ទាប់មកយើងដាក់ជាមួយនឹងស្លឹកតើយនេះដើម្បីឲ្យវាពុះសិនណាឥឡូវខ្ទិះដូងយើងពុះហើយអញ្ចឹងយើងដាក់គ្រឿងរបស់យើងណាយើងដាក់សណ្តែកណាសណ្តែកយើងដាក់មួយ បន្ទាប់មកយើងដាក់ល្ពៅឆ្នាំងវាទូចដាក់ទៀតតិចដាក់សាឡុងរបស់យើង វិសិនណាដើម្បីវាពុះម្ដងទៀតឥឡូវវាពុះហើយយើងដាក់ជាមួយនឹងត្រចៀកកដុលហើយថ្មិញឡាយរបស់យើងណាអ្នកទាំងអស់គ្នាអ្នកខ្លះអាចគាត់អត់ញ៉ាំថ្មីអាណាអាចដាក់ជាមួយម្សៅសាគូក៏បានដែរ អញ្ចឹងយើងក្រោមវាទៅដែរពួកម្ដងទៀតចាំយើងដាក់ស្ករអ្នកទាំងអស់គ្នាឥឡូវយើងឆ្អិនហើយយើងត្រូវដាក់ស្ករណាហើយទឹកដោះគោខាប់ យើងដាក់ជាមួយនឹងអំបិលដើម្បីឲ្យវាផ្អែមមុតណាបើមិនជាយើងដាក់អំបិលទេវាផ្អែមអត់មុតទេអញ្ចឹងណាហើយចុងក្រោយយើងដាក់ជាមួយនឹងខ្ទិះដូងដើមបើអ្នកខ្លះគាត់អត់ដាក់អញ្ចឹងទេគាត់ចាំដាក់វាតាមក្រោយយើងដាំទឹកណាដាំទឹកខ្ទិះដូងឲ្យវាឆ្អិនតាមក្រោយតែខ្ញុំអត់ទេខ្ញុំដាក់ចូលឲ្យហ្មងឥឡូវផ្អែមរបស់យើងឆ្អិនរួចរាល់ហើយ